TAN Remix អាខ្នោតអើយបងប្អូនមិនឃើញគោខ្ញុំទេនេះទៅណាពីឲ្យរំឃើញសោះថ្ងៃត្រង់បាត់គោបងតដារកពេញព្រៃថាអង្គុំបីមិនឃើញគោអីបែកជាឃើញស្មួន Thank you. It's me, energy again, remix.